បាទសួស្តីបងប្អូនទាំងអស់គ្នាអ្នកស្រឡាញ់វិស័យកសិកម្មចិញ្ចឹមខ្យងណាបាទមើលនេះការចិញ្ចឹមខ្យងបែបជាលក្ខណៈគ្រួសារយើងរៀនសិនមុនយើងចិញ្ចឹមຂະຫນាតធំយើងត្រូវមករៀនសិននេះអញ្ចឹងគ្រួសារខ្ញុំក៏ចិញ្ចឹមបានជោគជ័យឥឡូវបានកូនច្រើនណាបងប្អូននេះអញ្ចឹងមេក៏ដាក់តែ2ទេបាទមេតែ2យើងទិញមកពីផ្សារហ្នឹងធម្មតាហ្នឹងបាទនៅលើកើតច្រើននេះហើយខ្ញុំដាក់ មើលតាមមេរៀនគេគេប្រាប់អញ្ចឹងខ្ញុំដាក់លហុងនេះឃើញទេស្លឹកលហុងឲ្យវាស៊ីបាទអញ្ចឹងយើងដាក់លហុកស្លឹកលហុងឲ្យវាស៊ីឥឡូវវានៅទុំស៊ីហ្នឹងហើយបងប្អូនឃើញទេបាទហើយមានយើងអាសូឡាវាយើងខ្លះហៅថាចកចកនេះមើលវាស៊ីអញ្ចឹងទៅវាកូនមកវាចាប់ដើមស៊ីហើយបាទហើយនេះគឺខ្ញុំបំបែកនៅធុងមួយទៀតយើងចំលក្ខណៈដូចធម្មជាតិអញ្ចឹងយើងមានដីយើងមានអីឲ្យយើងមានគោកមានអីអញ្ចឹងណា បាទអញ្ចឹងវាវាដើរស៊ីជាលក្ខណៈធម្មជាតិកុំដាក់ទឹកជ្រៅជ្រៅពេកបាទគេទឹករយៈមានតកួនមានអីចឹងហើយនៅក្នុងហ្នឹងក៏មានពងមានកូនមានអីទៀតដែរបាទហើយប្រសិនបើបងប្អូនចង់ចាំអីអាចរៀនចាំបានអាចសាកសួរខ្ញុំបានបានបាទហើយមួយទៀតបើបងប្អូនត្រូវការដួងត្រូវការអីខ្ញុំក៏មាន លក់ដួងលក់អីដែរបាទអរគុណច្រើនសម្រាប់ការទស្សនា តាមវីដេអូនេះកុំភ្លេចសំបេះដូងនិង Subscribe ម្នាក់មួយម្នាក់មួយផង បាទអរគុណច្រើនបាយបាយ